បាទខ្ញុំប្រកាសថាខ្ញុំឆាំឆាននេះសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពបងប្អូនជនរួមជាតិបាទខណៈនេះព្រះថេរានុថេរៈក៏ដូចជាបងប្អូនជនរួមជាតិកំពុង តាមដានទស្សនានៅការផ្សាយបន្តផ្ទាល់ពីវេទិកាសម្លេងសង្គ្រោះជាតិដែលផ្សាយតាមរយៈ page លោកប្រធានស្ដីទីសំរងស៊ី ចាប់ពីម៉ោង6ដល់ម៉ោង7ល្ងាចម៉ោងនៅក្នុងប្រទេសកម្ពុជាហើយប្រធានបទដែលយើងលើកយកមកពិភាក្សានៅ ក្នុងថ្ងៃនេះគឺថាតើប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជានឹងគួរទៅចូលរួមបោះឆ្នោតឬក៏យ៉ាងណាហើយវាគ្មិនកិត្តិយសដែលលោកលោកញ៉ាងបានជ្រាបស្រាប់ហើយគឺវាគ្មិនដែលសម្បូរទៅដោយវោហាសាសនិងអឺ ការប៉ិនប្រសពនៅការបកស្រាយឬក៏មានទស្សនៈវែងឆ្ងាយក្នុងការពន្យល់ណែនាំទៅដល់លោកលោកស្រីនៅនាងកញ្ញាក៏ដូចជាព្រះថេរានុថេរៈគ្រប់ព្រះអង្គឲ្យបានជ្រាប ទៅលើប្រធានបទដ៏ល្អល្អនៅតាមបណ្ដាញសង្គមនេះគឺ លោកសុនតារាបាទសូមក្រុមជើញលោកសុនតារាបាទសូមជម្រាបសួរផងដែរជម្រាបសួរប្រិយមិត្តពលរដ្ឋ កម្ពុជាជនរួមជាតិទាំងអស់និងលោកឆាំឆានីបាទបាទអរគុណណាស់លោកសុនរាដែលបាន ចំណាយពេលវេលាដ៏មានតម្លៃចូលរួមនៅក្នុងវេទិកាសម្លេងសង្គ្រោះជាតិនៅក្នុងថ្ងៃនេះហើយដូចដែលលោកសុនរាបានជ្រាបស្រាប់ហើយ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានជិតចូលមកដល់ នៅក្នុងប្រទេសកម្ពុជាយើង គឺមានគណៈបកនយោបាយរហូតទៅដល់17គណៈបកនយោបាយដែលបានរៀបចំបេក្ខជនចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅ ក្នុងចំណោម17គណៈបកនយោបាយយើងសង្កេតឃើញគណៈបកនយោបាយនាំមុខចំនួន2គឺគណៈបកប្រជាជនកម្ពុជា និងគណៈបកភ្លើងទៀនពួកគណៈបកភ្លើងទៀនបានរៀបចំ បេក្ខជនរបស់ខ្លួននៅទូទាំងប្រទេសគឺបានចំនួន1623លើ1652បាទគឺនៅខ្វះជាង20ឃុំដែល20ឃុំសង្កាត់ហ្នឹងឃុំសង្កាត់ខ្លះត្រូវបាន គេធ្វើទុកបុកម្នេញដកលុបបេក្ខជនអីជាដើមដោយលោកសិនតារាក៏ដូចជាបងប្អូនចូលរួមជាតិបានជ្រាបអំពីដំណើររឿងហ្នឹង នៅក្នុងនេះដែរយើង បានមើលឃើញគណៈបកនីមួយៗបានរៀបចំ នៅគោលនយោបាយរបស់ខ្លួនក្នុងការប្រកួតប្រជែងគណៈបកប្រជាជន គេបានរៀបចំពីគោលនយោបាយថានឹងរកទីផ្សារជូនប្រជាពលរដ្ឋក្នុងការលក់កសិផលអីជាដើមដើម្បីឲ្យប្រជាពលរដ្ឋធ្វើការសម្រេចចិត្តបោះឆ្នោតគ្រប់គ្រង សម្រាប់គណៈបកភ្លើងទីនគឺខ្ញុំបានឃើញការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមគឺគណៈបកភ្លើងទីនមានគោលនយោបាយចំនួន7ចំណុច ក្នុងការប្រកួតប្រជែងទៅជាមួយគណៈបកកណ្ដាលអំណាចនៅពេលបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលយើងហៅ ថាមេឃុំចៅសង្កាត់នៅពេលខាងមុខនេះហើយមុននឹង ជូនជាសំណួរទៅលោកសន្តរាខ្ញុំសូមការអនុញ្ញាត អានជូននៅគោលនយោបាយទាំង7ចំណុចរបស់គណៈបកភ្លើងទៀនដែលបានដាក់ចេញនៅក្នុងដំណាក់កាលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគុំសង្កាត់នេះបាទគោលនយោបាយទាំង7រួមមានទី1ពង្រឹងសិទ្ធិអំណាចនិងទទួលមតិយោបល់ប្រជាពលរដ្ឋនៅក្នុងគុំសង្កាត់ពីព្រោះសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ និងមតិយោបល់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាននាសម័យបច្ចុប្បន្ននេះគឺប្រឈមខ្លាំងមែនតើដែលយើងឃើញថាអាជ្ញាធរថ្នាក់មូលដ្ឋានមិនយកចិត្តទុកដាក់ទៅលើការស្នើសុំឬក៏ទុកលំបាកប្រជាពលរដ្ឋអីជាដើមគណៈបកភ្លឹងទៀននិងបំរើនឹងស្រង់នឹងនឹងទទួលយកនៅមតិយោបល់ប្រជាប្រដ្ឋនេះជាគោលនយោបាយទី1របស់គណៈបកភ្លើងទីបាទគោលនយោបាយទាំងទី2គឺពង្រឹង នគរបាលឬក៏ធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដោយលោកសុនតារាក៏ដូចជា ប្រជាពលរដ្ឋលោកបានដឹងហើយបច្ចុប្បន្ននេះអឺប្រជាពលរដ្ឋនៅស្ទើរទូទាំងប្រទេសគឺលោកមានការព្រួយបារម្ភពីសុវត្ថិភាព ទៅណាមកណាមានចោរកម្មឬក៏ពេលខ្លះចោរកម្ម នឹងមិនបានធ្វើអីប៉ុន្តែត្រូវអាជ្ញាធរខ្លះនឹងមានអំណាចត្រូវគម្រាមកំហែងអីពួកគាត់អីថ្នាក់មូលដ្ឋានអីជាដើមនឹងបាទគណៈបកភ្លើងទីនគឺធានាអឺមិនឲ្យមានរឿងរាវទាំងអស់ហ្នឹងនៅក្នុងមូលដ្ឋានរបស់ខ្លួនបាទទី3បាទអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងធ្វើផ្លូវទឹករំដោះ អឺទឹករំដោះទឹកលុងទឹកអីជាដើមបើយើងនិយាយពីការអភិវឌ្ឍនៅសម័យបច្ចុប្បន្នយើងឃើញថាកម្ពុជាអភិវឌ្ឍអឺច្រើនដែលយើងមើលទៅប៉ុន្តែ ក្នុងរូបភាពនៃការអភិវឌ្ឍហ្នឹង គឺភាគច្រើនគឺកម្ចីដូចឥឡូវហ្នឹងដូចជាមានការលើកឡើងអំពីការអភិវឌ្ឍផ្លូវពីភ្នំពេញទៅកំពង់សោមអីជាដើម មានបងប្អូនខ្លះគាត់លើកឡើងថាដីខ្មែរតែផ្លូវចិនពីព្រោះចិនចិនយកលុយអភិវឌ្ឍអីចឹងណាហ្នឹងហើយយ៉ាងណាក៏ដោយយើងមើលឃើញអំពីការផុយស្រួយក្នុងការអភិវឌ្ឍពីព្រោះផ្លូវខ្លះធ្វើអត់តាន់ហើយខាងមុខទេខូចខាងក្រោយវាវាជារឿងមួយដែលយើងបង្ហាញអំពីគុណភាពនៃការអភិវឌ្ឍយើងខ្ចីលុយបរទេសដែលប្រជាពលរដ្ឋត្រូវរ៉ាប់រងសងប៉ុន្តែ គុណភាពនៃការអភិវឌ្ឍវាមិនមានគុណភាពបាទទី4គោលនយោបាយទី4គឺបំរើ សេវានិង លិខិតស្នាមជូនប្រជាពលរដ្ឋដោយ ភាពស្អាតស្អំលឿនរហ័សនិងមិនរើសអើងនិងមិនរើសអើងបាទទី5ជួយពង្រឹងបរដ្ឋក្រីក្រឲ្យទទួលបាន ការព្យាបាលជំងឺ ដោយមិនមានការបំប្រាក់កាលណាយើងនិយាយអញ្ចឹងអឺមាន មតិខ្លះគេអត់ជឿទេ ពីព្រោះអីពីព្រោះគេថាគេវាមិនដែលជួយប្រទេសប៉ុន្តែសម្រាប់យើងទាំងអស់គ្នាដែលរស់នៅក្រៅប្រទេសណាលោកលោកតារាយើងទាំងអស់គ្នាបើសិនថាទៅព្យាបាលគិតតែពីពីរឿងលុយស្ទើរតែអត់មានលទ្ធភាពព្យាបាលទេមែនទេយើងរស់នៅបរទេសយើងយើងបានដឹងអំពីសេវាសុខភាពដែលរដ្ឋាភិបាលនៃប្រទេសមួយមួយគេផ្ដល់ឲ្យប្រជាពលរដ្ឋគេដូចជាក់ស្ដែងដូចខ្ញុំនៅ ក្នុងប្រទេសណ័រវេ បច្ចុប្បន្នបើឈឺតិចតួចតិចតួចយើងអស់លុយមែនទៅពិនិត្យសុខភាពណាយើងអស់លុយប៉ុន្តែ ពេលដែលយើងឈឺដល់ដំណាក់កាលមួយ គេហៅថាឈឺធ្ងន់ពេលហ្នឹងលែងអស់លុយហើយគឺទាំងទាំងការអឺចាក់ថ្នាំប្រើប្រាស់ថ្នាំគេងនៅមណ្ឌលសុខភាពគេងនៅ មន្ទីរពេទ្យហើយមានអាហារហូបចុកទៀតគឺអត់អស់លុយទេហ្នឹងហើយគេអត់អស់លុយទេបាទគោលនយោបាយទី6 បាទគណៈបកភ្លើងទៀននឹងផ្ដល់ឱកាសការងារការសិក្សាជូនយុវជនដូច ដែលបងប្អូនបានដឹងហើយបច្ចុប្បន្នមានយុវជនច្រើនណាស់បានចាក់ចេញពីប្រទេស ទៅធ្វើពលករនៅប្រទេសផ្សេងផ្សេងដូចជាកូរ៉េថៃជប៉ុនអីជាដើមហេតុអីសួរថាពួកគាត់ចាំចេញហ៎បើសិនជាកម្ពុជាមានប្រព័ន្ធការងារល្អមាន ប្រាក់ខែគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវភាព គ្រួសាររបស់គាត់គាត់អត់ចេញទេពីព្រោះ ការចាក់ឆ្ងាយពីមាតុភូមិទាំងគេទាំងយើងគ្មានពីណាមួយមានបំណងចាក់ចេញដើម្បីតែការងារនោះទេ តែដោយសារកម្ពុជាមានទីផ្សារការងារតែទីផ្សារការងារហ្នឹងมันមានចំណូលគ្រប់គ្រាន់ សម្រាប់ការរស់នៅរបស់ពួកគាត់ការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃចឹងហើយបានជាមានយុវជនដែលចប់ពីការសិក្សាភាគច្រើន គឺសម្រុកនាំគ្នារត់មកធ្វើពលករចំណាក់ស្រុកហើយយើងមានការសោកស្ដាយមែនទែនដែលធនធានរបស់យើងត្រូវបាន ទៅបំរើផលប្រយោជន៍ឲ្យប្រទេសជិតខាងប្រទេសប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីអឺវាវាជារឿងដែល យើង បាត់បង់នៅធនធាន ហើយទីបំផុតនិស្សិតទាំងនោះត្រឡប់មកវិញគឺ គាត់អស់ធម៌ពលក្នុងការធ្វើការងារដើម្បីប្រទេសជាតិខ្លួនឯងពេលខ្លះអ្នកខ្លះត្រឡប់មកវិញស្ពាយជំងឺមកជាមួយ វាធ្វើឲ្យយើងខាត់បំទុនធាតបាទចំណុចទី7ការបង្កើតមូលនិធិជួយដល់ជួនចរិយាពិការកុមារកំព្រានិងជួនដែលងាយរងគ្រោះអីជាដើមបាទនេះជាគោលនយោបាយនៃគណៈបកភ្លើងទីនទាំង7 ទន្ទឹមនឹងមានគោលនយោបាយក៏ដូចជាមានការរៀបចំបេក្ខជននៅទូទាំងប្រទេស យើងក៏មានការចោតប្រកាន់ពីមជ្ឈដ្ឋានមួយចំនួនថាគណៈបកដែលទៅចូលរួមបោះឆ្នោតនៅពេលខាងមុខនេះ វាគ្រាន់តែជាអ្នកដែលចូលទៅលំអសូនប្រជាធិបតេយ្យជាពិសេសគឺការចោតប្រកាន់មកលើគណៈបកភ្លើងទៀនហ្នឹង ខ្ញុំសូមការអនុញ្ញាតសូមការអធិប្បាយបន្តិចពីលោកតារាថាអ្វីទៅដែលរបៀបម៉េចទៅដែលគេហៅថាលំអសួនប្រជាធិបតេយ្យហ្នឹងវាជាគណៈបកដែលគ្រាន់តែជាគណៈ បក7ពេកឬក៏ជាគណៈបកដែលគេបង្កើតឡើង ដើម្បីឲ្យកំដរគេឬក៏យ៉ាងណាហើយលក្ខណៈសម្បត្តិនៃគណៈបកភ្លើងទៀនដែលដែលរៀបចំមានបេក្ខជនរហូតទៅដល់700%ហើយទៅប្រកួតយកអំណាចថ្នាក់មូលដ្ឋានហ្នឹងវាវាជាប្រភេទនៃគណៈបកកំដរសួនឬក៏កំដរគណៈបកប្រជាជនដែរឬក៏យ៉ាងណាបាទអញ្ជើញលោកតារាមុននឹងចូលទៅនឹង សំណួរនេះខ្ញុំសូមអឺចង់វិនិច្ឆ័យបន្តិចពាក់ព័ន្ធជាមួយនឹងថាហេតុអ្វី ត្រូវបោះឆ្នោតហេតុអ្វីមិនត្រូវបោះឆ្នោតលើកមុនធ្លាប់និយាយម្ដងថាកលតិស័កកាលពីឆ្នាំ2008មានតែគណៈបកប្រជាជនមួយប្រកួតតែម្នាក់ឯងគ្មានដៃគូដូច្នេះជំរឹះដ៏ល្អរបស់យើងដែល ប្រឆាំងទៅនឹងជនផ្ដាច់ការគឺយើង នៃផ្ទះឥឡូវនេះ យើងមានគូប្រកួតជាមួយគណៈបកប្រជាជនដែលមានកម្លាំងស្មើគ្នាយើងថាស្មើចុះពីព្រោះបកលឿងទៀនបើគ្មានការរៀបរៀងពីនឹងការគម្រាមកំហែងសម្លុតទេ វាមាន សម្លេងស្មើគណៈបកប្រជាជនហើយបើទោះជាយ៉ាងណាក៏ដោយ យើងសូមកោតសរសើរនៅគណៈបកភ្លើងទៀនបើទោះជាស្ថិតនៅក្នុង សមរភូមិគម្រាមកំហែង យ៉ាងណាក៏ដោយពីសំណាក់ បពុរបស់គណៈបពាជាជនប៉ុន្តែនៅតែអាចរៀបកម្លាំងបានទូទាំងប្រទេសទោះជាមិនបានទាំងស្រុងប៉ុន្តែបាន90%នេះគឺជារឿងគួរឲ្យមោទនភាពវាជាដំណឹងល្អសម្រាប់ពលរដ្ឋកម្ពុជា ទី1ទី2ខ្ញុំបានស្ដាប់យ៉ាងជំទុកដាក់នៅគោលនយោបាយ7ចំណុចហើយខ្ញុំជឿថាខ្ញុំនឹងមិនចាំទេប៉ុន្តែខ្ញុំយល់គោលនយោបាយនេះនឹងត្រូវគណៈបកបោះជាឯកសារសម្រាប់ ឃោសនាទូទៅហើយខ្ញុំជឿថាប្រជាជននឹងអានតាមក្រោយប៉ុន្តែខ្ញុំចង់លើកអំពី ផលិតផលមួយបើយើងស្ដាប់ទៅគឺជា ផលិតផលបំរើរាជមួយដ៏ល្អដែលប្រជាជនគួរជ្រើសរើសអ្នកដែលបំរើរាជអាហ្នឹងចំណុចមួយចំណុចមួយទៀតទី3គឺប្រជាជនត្រូវសួរខ្លួនឯងថា តើបោះឆ្នោតដើម្បីនរណាត្រឹមនេះយើងធ្លាប់និយាយច្រើនដងប៉ុន្តែថ្ងៃនេះ ខ្ញុំគ្រាន់តែចង់លំអិតបន្ថែមលើសពីនឹងទៅទៀតថា ក្រៅតែពីយើងបោះឆ្នោតដើម្បីខ្លួនយើងកុំបោះឆ្នោតដើម្បីសំរងស៊ីកុំបោះឆ្នោតដើម្បីគណៈបកភ្លើងទៀនកុំបោះឆ្នោតដើម្បីគណៈបកប្រជាជន គឺបោះឆ្នោតដើម្បីខ្លួនយើងពេលណាដែលយើងសួរសំណួរមួយថាខ្ញុំបោះឆ្នោតដើម្បីខ្ញុំដើម្បីខ្ញុំឬអីដើម្បី ថាតើអ្នកណាដែលបំរើខ្ញុំបានល្អហើយខ្ញុំចង់កែប្រែអីតែខ្ញុំមានឃើញចំណុចអវិជ្ជមានអ្វីខ្លះ នៅក្នុងមេឃុំរបស់គណៈបកប្រជាជនដែលមានពាក្យស្លោកពីថាមេឃុំបំរើតែគណៈបកទោះប្រជាជនយ៉ាងណាក៏ដោយចាត់ឲ្យតែយកចិត្តគណៈបកបានគឺគណៈបកតែងតាំងទោះជាចង់ធ្វើបាបជិះជនអ្នកណាលក់អ្នកកាត់ដីឲ្យទៅឈ្មួញឲ្យទៅកាត់ព្រីឲ្យទៅឈ្មួញកាត់ទលេកាត់សមុទ្រអីចឹងទៅ ពុករលួយយ៉ាងណាក៏អត់ដែរខ្វល់នឹងការឈូសចាប់រងទុករបស់ប្រជាជនទេពីព្រោះវាអត់ត្រូវការអំណាចពីប្រជាជនទេត្រូវការតែអំណាចពីគណៈបកបើគណៈបកជឿជាក់ហើយអានឹងទៅចប់ប៉ុន្តែឥឡូវមានមានផលិតផលថ្មីមួយគឺខ្ញុំមើលទៅគោលនយោបាយ7ចំណុចនេះគឺបាក់ភ្លើងទៀនជាផលិតផលមួយគោលនយោបាយដែលបំរើប្រជាជនចឹងប្រជាជនត្រូវសួរខ្លួនឯងថាតើខ្ញុំបោះឆ្នោតដើម្បីនរណា ហើយជាទស្សនៈរបស់ខ្ញុំសូមបងប្អូនកុំបោះឆ្នោតដើម្បីសំរងស៊ីកុំបោះឆ្នោតដើម្បីភ្លើងទៀនកុំបោះឆ្នោតដើម្បីគណៈបកប្រជាជនបោះឆ្នោតដើម្បីខ្លួនឯងពេលដែលបងប្អូនឆ្លើយនឹងសំណួរថាបោះឆ្នោតដើម្បីខ្លួនឯងពេលនោះយើងដឹងហើយថាតើអ្នកណានៅក្នុងប្រទេសកម្ពុជាដែលមានសក្តានុពលបំរើយើងអត់មានអ្នកណា ក្រៅពីគណៈបកប្រឆាំងទេព្រោះធម្មតាយើងមើលប្រវត្តិសាស្ត្រ គណៈបកប្រជាជនតាំងពីដូនតាមកគឺបំរើតែបកទេហើយប្រវត្តិសាស្ត្រគណៈបកប្រជាជនតាំងពីដូនតាមកគឺជិះជាន់គម្រាមកំហែងប្រព្រឹត្តអំពើពុករលួយទេហើយបងប្អូនឃើញច្បាស់ហើយសំបីតែគណៈបកសង្គ្រោះជាតិដែលជាប់ក្រុមប្រឹក្សាឃុំសង្កាត់ហើយកាន់អំណាចកាន់តំណែងក្រុមប្រឹក្សាឃុំសង្កាត់មិនបាន នៃកន្លះឆ្នាំផងលទ្ធផលនៅតាមឃុំនីមួយៗប្រជាជនអបអរសាទរណាដូចជាឃុំណាសង្កាត់ណានៅ ក្នុងក្រុងនៅក្នុងទីជនបទស្រុកស្រែចំការដែលមានមេឃុំជាគណៈបកសង្គ្រោះជាតិកាលលើកមុនព្រោះឥឡូវសង្គ្រោះជាតិនិងភ្លើងទៀនគឺតែមួយទេមែនទេគឺតែមួយទេបាទអញ្ចឹងឥឡូវយើងឃើញថាបងប្អូនអាចវិនិច្ឆ័យណាវិនិច្ឆ័យត្រង់ថាមួយបំរើបកមួយឆន្ទៈអត់ខ្វល់នឹងប្រជាជនមួយ អត់ត្រូវការបំរើបកឯង គ្រាន់តែជាបេក្ខជនរបស់បកប៉ុន្តែមានឆន្ទៈបំរើប្រជាជនចឹងអាផលិតផលនឹងសំខាន់ណាស់ដែលជាសារមួយដែលខ្ញុំចង់បញ្ជាក់នៅថ្ងៃនេះថាចូលសួរខ្លួនឯងណាថាខ្ញុំបោះឆ្នោតដើម្បី អ្វីដើម្បីនរណា គឺដើម្បីយើងមិនដើម្បីសំរងស៊ីមិនដើម្បីភ្លើងទៀនហើយក៏មិនដើម្បីគណៈបកប្រជាជនដែរអានឹងមួយមួយទៀតចូលយើងសម្លឹងមើលចំណុចចុងក្រោយរវាងអារម្មណ៍ ជាមួយនឹងហ៊ុនសែននិងអារម្មណ៍សេវាកម្មអារម្មណ៍ជាមួយហ៊ុនសែនមានន័យថាយើងមិនមែនបោះឆ្នោតដើម្បីបដូរមេដឹកនាំប្រទេសគឺជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីទេគឺបោះឆ្នោតមូលដ្ឋានដើម្បីរើសអ្នកបម្រើយើងអានឹងបានជាយើងកុំផ្ដោតការយកចិត្តទុកដាក់ទៅលើនៃមន្ត្រីទៅលើនាយករដ្ឋមន្ត្រីឬទៅលើមេរដ្ឋនាំកម្ពុជាពីព្រោះបើទោះជាយើងឈ្នះឆ្នោតទាំងអស់ក៏មេឃុំនឹង មិនមែនជាអ្នកទៅដោះដូរដែលគឺយើងមានការបោះឆ្នោតមួយទៀតគេហៅថាការបោះឆ្នោតថ្នាក់ជាតិណាគឺជ្រើសតាំងតំណាងរាស្ត្រជ្រើសគណៈបកណាដែលមានសម្លេងច្រើនជាង គេតែងតាំងរៀបចំរដ្ឋាភិបាលគណៈរដ្ឋមន្ត្រីអានឹងយើង នៅពេលក្រោយបន្តទៀតអញ្ចឹងអានេះគឺជាសេចក្តីផ្ដើមដែលខ្ញុំចង់លើកឡើងឆ្លើយទៅនឹងសំណួរគេថាការបោះឆ្នោតលើកនេះ គឺមានទស្សនៈមួយចំនួន ដែលជាទស្សនៈរបស់គណៈបកប្រជាជននិងបរិវារយើងត្រូវបែងចែកចេះពីព្រោះធម្មតាអ្នកប្រជាធិបតេយ្យពេលដែលឃើញគណៈបកមួយមកឯកណាម៉ូតូបើយើងនិយាយទៅជីកនៅលើផ្លូវឃើញហ៊ុនសែនគាត់ជីកគណៈបកប្រជាជនគេជីកគេទះដៃផងគេហូផងមែនទេគេឈប់ផងគេសោតផងទៅ ប៉ុន្តែស្រាប់តែឃើញម៉ូតូមួយក្រុមមិនជាធំស្មើគណៈបកប្រជាជនប្រមាណទេគាត់ថាប៉ិនប្រហែលគ្នាមើលរភ្លឹកច្រឡំច្រឡំថាមានប្រប៉ិនគ្នានឹងប្រជាជនអយតាព្រោះអានឹងកម្លាំងវាទៅរួចអញ្ចឹងបើសម្រាប់គណៈបកប្រជាជនជាវិធីសាស្ត្រមួយនៃចិត្តសាស្ត្រដើម្បីរៀបរៀងកុំឲ្យមនុស្សទៅបោះឆ្នោតពីព្រោះគេចង់ឈ្នះដោយស្វ័យប្រវត្តិដោយអូតូម៉ាទិកហើយនឹងបរិវាររបស់គណៈបកប្រជាជន ដែលគេហៅថាជាអ្នកដែលគ្រប់គ្រងឬក៏បំរើឲ្យពួកប្រតិការដោយប្រយោលហ្នឹងគឺចេញសារហ្នឹងចឹងយើងត្រូវបែងចែកថាសារហ្នឹងជាសារនរណាប៉ុន្តែទោះយ៉ាងណាក៏ដោយក៏សារនោះវាអាចធ្វើឲ្យពលរដ្ឋមួយចំនួនយល់ដូចគេដែរអញ្ចឹងយើងត្រូវសួរថាតើការបោះឆ្នោតនេះ វាជាការកំដរបើសម្រាប់ខ្ញុំមាន3ចំណុចទី1ការបោះឆ្នោតនេះ វាមិនមែនជាការលំអទេ គឺលំបាកដល់ជនផ្ដាច់ការអានេះមួយទី2ការបោះឆ្នោតនេះ គឺវាមិនមែនជាការលំអទេ គឺជាការដណ្ដើមអំណាចណានេះទី3ការបោះឆ្នោតនេះ វាមិនមែនលំអទេ វាគឺជាការចូលខ្លួនទៅបំរើរាជអញ្ចឹងសរុបទាំងអស់នេះយើងសម្លឹងឃើញ ដែលយើងនិយាយថាអ្វីទៅដែលហៅថាលំអណែបើយើងនិយាយត្រឡប់មកពាក្យថាលំអវិញលំអភាសាខ្មែរមានន័យថាធ្វើគ្រាន់តែឲ្យល្អមើលណានៅក្នុងប្រទេសកម្ពុជា បើនិយាយថាគណៈបកដែលគ្រាន់តែល្អមើលអានឹងវាទាល់តែគណៈបកនោះ វាអត់មានរចនាសម្ព័ន្ធវាអត់មានការគ្រប់គ្រងគណៈបកមានតែក្បាលគណៈបកអាបគណៈបកសំបីតែសំលេង នៃប្រពន្ធខ្លួនឯងនឹងមិនទៅបោះឆ្នោតឲ្យគណៈបកប្តីផងមានពេលខ្លះហ្នឹងហើយចិត្តតែចូលទៅគណៈបកកម្ដរវាមាន3ធំធំគណៈបកកម្ដរទី1គណៈបកដែលបង្កើតឡើងដោយគណៈបកកណ្ដាលអំណាចគឺគេគ្រាន់តែឲ្យមានឈ្មោះចំនួនគណៈបកដើម្បីអមគណៈបកប្រជាជនអានឹងគឺគណៈបកទី1គណៈបកទី2គឺជាគណៈបកនឹង អត់មែនបង្កើតដោយគណៈបកប្រជាជនទេប៉ុន្តែជាគណៈបកដែលគ្មានការគ្រប់គ្រងតលតែសោះណាគណៈបកដែលប្រជាជនអត់មានការគ្រប់គ្រងឲ្យដឹងច្បាស់ណាស់ថាអាការទៅបោះឆ្នោតនឹងគ្មានបានសម្លេងមកស្លឹកទេឯចំណែកគណៈបកទី3គឺគណៈបកសំរោះគណៈបកសំរោះនឹងមានបើយើងនិយាយទៅ មានអ្នកខ្លះ មែនទេដើម្បីធ្វើអាជីវកម្មនយោបាយគណៈបកពីព្រោះมันអាចទៅធ្វើមុខចំនួនឯបានទេធ្លាប់តែប្រឡូកនៅក្នុងនយោបាយអស់មួយជីវិតដល់តែពេលស្ថានភាពនយោបាយតឹងរឹងมันអាចធ្លាប់តែមានចំណូលមានជំនួយជាជាឧទាហរណ៍ថាជាប្រាក់ខែតំណាងរាជមាន ការគ្រប់គ្រងពីខ្មែរក្រៅប្រទេសដល់ឥឡូវវាបាត់អស់ហើយអាតំណែងជាតំណាងរាជក៏វាបាត់មកចេញមកក្រៅប្រទេសក៏គេមិនមើលមុខ ទៅមកអាមេរិកទៅអូស្ត្រាលីចឹងទៅមកបារាំងមកអឺរ៉ុបធ្លាប់តែដើរពីមុនមកនឹងមនុស្សគេគ្រប់គ្រងមនុស្សគេផ្ទះដៃមនុស្សគេអបអសាទរអានឹងជាកម្លាំងចិត្តគឺជាជំនួយមួយសម្រាប់អ្នកនយោបាយដែរសម្រាប់ប្រទេសជាតិប៉ុន្តែឥឡូវវាសូន្យណាដល់វាសូន្យវាត្រូវធ្វើម៉េចវាត្រូវតែបង្កើតគណៈបកមួយលួងចិត្តហ៊ុនសែនដើម្បីកំដរហ៊ុនសែនអានឹងបានស៊ីលុយអានឹងវាវានិយាយហៅថាគណៈបកកំដរ3ហ្នឹងណា អាបីហ្នឹងគឺគេហៅថាគណៈបកដែលបង្កើតដោយគណៈបកប្រជាជនមិននេះគណៈបកដែលអត់មានសម្លេងសោះបាទណាហើយនឹងគណៈបកដែលធ្វើអាជីវកម្មនយោបាយបង្កើតគណៈបកមិនមែនដើម្បីបានសម្លេងមិនមែនដើម្បីឈ្នះមិនមែនដើម្បីទៅបំរើប្រជាជនទេបង្កើតគណៈបកដើម្បីចិញ្ចឹមជីវិតហ្នឹងគេហៅថាគណៈបកកំដរប៉ុន្តែដោយគណៈបកភ្លើងទៀនអត់ទេណាអត់មានលេខសោចទេឃុំនីមួយនីមួយគឺដណ្ដើមពីគណៈបកប្រជាជនអញ្ចឹង បើគណៈគណៈបកណាមួយដែលមានរចនាសម្ព័ន្ធមានកម្លាំងនយោបាយទូទាំងប្រទេសមានតុល្យភាពអំណាចអានឹងគេអត់ហៅថាកំដរទេគេហៅទៅដណ្ដើមទេតាទៅជាលំបាកទេតាទៅជាធ្វើឲ្យគណៈបកនៃប្រជាជនគណៈបកកណ្ដាលអំណាចនឹងមិនហ៊ានជិះសេះលេងដៃទេតើបងប្អូនហ៊ានយើងចាំមើលលទ្ធផលនៃការបោះឆ្នោតគណៈបកភ្លើងទៀននឹងទទួលបានកៅអីទោះជាតិចជាងគណៈបកប្រជាជនឬច្រើនជាងគណៈបកប្រជាជនឡើយ មានន័យថាមានន័យថាបើគណៈបកភ្លើងទៀនទទួលបានកៅអីទោះជាមួយកៅអីក៏ដោយប៉ុន្តែមិនមែនមួយនេះខ្ញុំថាយ៉ាងហោចក៏2000កៅអីដែរ2000តិចបំផុតណាតិចបំផុតហើយ2000ណាតែខ្ញុំថាតែមួយទៅចោះមានន័យថាគណៈបកប្រជាជន បាត់មួយហ្នឹងមិនមែនកំដរទេណាអាកំដរមានន័យថាវាអត់មានគណៈបកប្រជាជនអត់ត្រូវការបាត់បង់អីទេ វាត្រូវការតែគ្រឿងខ្លែមវាត្រូវការតែសួនលំអវាគ្រាន់តែល្អមើលទេអត់មានល្អមើលទេក្រោយការបោះឆ្នោតណែខែ6នេះច្បាស់ណាស់គណៈបកប្រជាជននឹងបាត់100%នឹងបាត់កៅអីដែលគេគ្រប់គ្រងណាកៅអី1652នឹងគណៈបកប្រជាជននឹងបាត់យ៉ាងច្រើនចិត្តពាក់កណ្ដាលបើគណៈបកប្រជាជនបាត់រឿងអីដែលហៅថាកំដរអានេះវាថាចេះអញ្ចឹង យើងត្រូវមើលចំណុចសំខាន់ហ្នឹងថាតើគណៈបកនឹងវាអាចទៅដណ្ដើមអំណាចពីគណៈបកប្រជាជននឹងបានទេបានគ្រាន់តែថាបើអំណាចទូទាំងប្រទេសវាអត់បានទេគ្រាន់តែថាអំណាចនៅក្នុងឃុំវាបានខ្លះបើបានខ្លះហ្នឹងហើយដែលយើងហៅថាការចូលរួមរបស់ឆ្នោតរបស់ប្រជាជននេះគឺសំខាន់ណាស់ដែលខ្ញុំធ្លាប់លើកឡើងហ្នឹងគឺថាសូម្បីតែគណៈបកប្រជាជនខ្លួនឯងដែលធ្លាប់គ្រប់គ្រងគណៈបកប្រជាជនហ្នឹងបើយើងរំលឹកឃើញទៅដល់ថា ដើម្បីឲ្យគេបំរើក្នុងសហគមន៍ភូមិខ្លួនយើងបានល្អហ្នឹងគឺយើងត្រូវបោះចោលគណៈបកប្រជាជនមួយរយៈពីព្រោះយើងគណៈបកប្រជាជនយើងគ្រប់គ្រាន់ហើយបាទបើយើងយើងឃើញហើយតាំងពីឆ្នាំ1979មករហូតមកទល់ឥឡូវនេះគឺតើវាបានបំរើអីខ្លះអញ្ចឹងចំណុចហ្នឹងហើយដែលខ្ញុំចង់ឆ្លើយបកទៅនឹងក្រមគណៈបកប្រជាជននិងបរិវារគណៈបកប្រជាជនមួយចំនួនតាក់ទងទៅនឹងពាក្យកំដរសរុបមកគឺថាមិនមែនកំដរទេ នេះគឺកម្ដៅស្ថានភាពនយោបាយមិនមែនលំអទេគឺធ្វើឲ្យគណៈបកប្រជាលំបាកគឺទៅដណ្ដើមអំណាចមុននឹងចូលទៅចំណុចផ្សេងមួយទៀតខ្ញុំចង់និយាយពីការកម្ដៅស្ថានភាពនយោបាយអ្នកនយោបាយបើមិនធ្វើនយោបាយខុសណាអ្នកច្រៀងបើមិនច្រៀងខុសយើងតាំងខ្លួនជាអ្នកនយោបាយប៉ុន្តែយើងអង្គុយយំអង្គុយសរសេរអង្គុយលូក្នុង Facebook តើសកម្មភាពហ្នឹង ធ្វើឲ្យហ៊ុនសែនទុនចិត្តស្ដារលទ្ធិប្រជាធិបតេយ្យទេបើយើងមិនធ្វើឲ្យមានកម្លាំងនយោបាយតាមបែបប្រជាធិបតេយ្យអាហ្នឹងគឺកម្លាំងនយោបាយតាមបែបប្រជាធិបតេយ្យនៅប្រទេសណាក៏គេមានដែរនៅក្នុងប្រទេសប្រជាធិបតេយ្យកម្ដៅនយោបាយគឺយើងធ្លាប់ហើយយើងដេករយៈពេល75ឆ្នាំហើយពេលនេះនយោបាយវាតិចហើយគណៈបកប្រជាជនស្ទើរតែក្តោបក្តាប់ប្រទេសទៅជាប្រទេសកូរ៉េខាងជើងហើយកុំចង្អុនហើយ របស់ណាដែលយើងភ្លេចប្រើរបស់ណាដែលយើងមិនប្រើដោយកំបិតចឹងមិនសំលៀងគឺវាច្រាស់ហើយអញ្ចឹងចំណុចចាប់ផ្ដើមខ្ញុំគិតថាកម្លាំងនយោបាយថ្មីនៃគណៈបកភ្លើងទៀននេះហើយប្រជាជនកម្ពុជានឹងគ្រប់គ្រងទូទាំងប្រទេសនេះវាជាការកម្ដៅនយោបាយឡើងវិញ ក្រោយពីស្ថានភាពនយោបាយត្រូវបានហ៊ុនសែននឹងសម្លាប់រំលាយគណៈបកសង្គ្រោះជាតិចាប់តាំងពីឆ្នាំ2017មក ហើយពេលនោះមកស្ថានភាពស្ងប់ស្ងាត់គឺយើងអត់មានធ្វើសកម្មភាពអីទេដែលយើងរងរងទន្ទឹងមើលធម្មតា មានទស្សនៈមួយគេនិយាយថា មនុស្សល្ងងគឺជាមនុស្សដែលធ្វើសកម្មភាពដដែលដដែល រំពឹងបានលទ្ធផលថ្មីបើសិនជាយើងនៅធ្វើសកម្មភាពដដែលដដែលដូចពីឆ្នាំ2017តើយើងមិនបានលទ្ធផលថ្មីពីណាមកគឺអត់មានដាច់ខាត ដើម្បីបានលទ្ធផលថ្មីដើម្បីផ្លាស់ប្ដូរយុទ្ធសាស្ត្រដើម្បីកម្ដៅស្ថានភាពនយោបាយគឺយើងត្រូវតែមានសកម្មភាពថ្មីហើយសកម្មភាពពេលនេះច្បាស់ណាស់100%គឺការបោះឆ្នោតបោះឆ្នោតឲ្យខ្លួនឯងបាទបាទអរគុណលោកតារានៅក្នុងការលើកឡើងនៃអឺមជ្ឈដ្ឋានមួយចំនួនគេថា ការបោះឆ្នោតនឹងគឺជាការកំដរទេពីព្រោះយ៉ាងហោចណាស់ក៏គេបានលើកហេតុផលពីរទី1អំពីគណៈកម្មការជាតិរៀបចំការបោះឆ្នោតគេថាគណៈកម្មការជាតិរៀបចំការបោះឆ្នោតមិនឯករាជ្យទី2គឺស្ថានភាពនយោបាយដោយថាស្ថានភាពនយោបាយបច្ចុប្បន្នវាអាប់អួរវាមិនមានភាពល្អប្រសើរតាមការកត់សម្គាល់របស់លោកតារា ការបោះឆ្នោតនៅកម្ពុជា ដែលមានកោជបឯករាជ្យហើយ ដែលមានស្ថានភាពល្អប្រសើរមិនអាប់អួរដូចបច្ចុប្បន្ននេះបាទបើយើងចាំខ្ញុំចង់សួរទៅវិញបើយើងចាំឲ្យកោជបល្អប្រសើរនិងកោជបឯករាជ្យមិនស្ថិតនៅក្រោមការរៀបចំរបស់គណៈបកប្រជាជនតើយើងចាំដល់ពេលណា តើមានបងប្អូនណា ដែលអាចប្រាប់ខ្ញុំបានទេថាការអង្គុយសោតទ្រឹស្ដី ការអង្គុយរអ៊ូការអង្គុយយំខឹងហ៊ុនសែនខឹងកោជបអាចឲ្យកោជបនឹងទៅជាឯករាជ្យគ្មានការរងចាំណា ដែលនាំឲ្យកោជបឯករាជ្យទេអញ្ចឹងបើសិនជាកោជបមិនឯករាជ្យ មិនស្ថិតនៅបើសិនជាយើងនៃកោជបមិនឯករាជ្យស្ថិតនៅក្រោមអំណាចហ៊ុនសែនយើងចាំតលតែវាឯករាជ្យមិនស្ថិតនៅក្រោមការចាត់ចែងរបស់ហ៊ុនសែនខ្ញុំសួរតើថ្ងៃណាតើសុកសុកវាคลายខ្លួនដោយស្វ័យប្រវត្តិទៅជាឯករាជ្យមកបំរើយើងដោយយើង អត់ប្រឹងទៀមទាយ៉ាងដូចម្ដេចចំណុចទី1ណាអញ្ចឹងចំណុចទី2រឿងដ៏សំខាន់ ខ្ញុំឃើញទស្សនៈអ្នកមួយចំនួនម្នេះដែលអ្នកខ្លះគេជាអ្នកវិភាគអីដែរគេមានគំនិតខ្ពង់ខ្ពស់អីដែរគេប្រឆាំងទៅនឹងការបោះឆ្នោតហើយក៏មានបងប្អូនមួយ ចំនួនហ្នឹងគាត់លើកចំណុចនេះសួរក្រៅផ្លូវការក្រៅផ្លូវការគឺមិនមែននៅក្នុងកម្មវិធីយើងនេះទេ គឺគាត់សួរនៅក្នុងឆាតរបស់ខ្ញុំហ្នឹងខ្ញុំខ្ញុំថាឆ្កួតមកគាត់ អ្នកដែល ប្រឆាំងទៅនឹងការបោះឆ្នោតណានៅក្នុងកលតិស័កនេះខ្ញុំអត់និយាយកលតិស័កមុនឬក៏ខ្ញុំអត់និយាយនៅក្នុងអតីតកាលអនាគតកាលទេខ្ញុំនិយាយកលតិស័កនេះខ្ញុំប្រើពាក្យថាអ្នកដែលប្រឆាំងទៅនឹងការបោះឆ្នោតគឺឈុតជាគ្នាតែម្ដងហេតុអីយើងត្រូវប្រឆាំងទៅនឹងរបបផ្ដាច់ការ ប្រឆាំងទៅនឹងណែការ ដែលជិះជាន់មិនបំរើរាជបើយើងនិយាយអំពីវិសាលភាពនៃនយោបាយទូទៅនៅក្នុងប្រទេសកម្ពុជា យើងប្រឆាំងនឹងជនផ្ដាច់ការនិងរបបផ្ដាច់ការត្រូវអើបើយើងប្រឆាំងទៅនឹងការបោះឆ្នោតការបោះឆ្នោតវាជាការរៀបចំដោយមនុស្សតែវាគ្រាន់តែជាឧបករណ៍ឯខ្លះមួយទី2បើនិយាយអំពីក្របខ័ណ្ឌនៃការបោះឆ្នោតឃុំសង្កាត់គឺយើងប្រឆាំងទៅនឹងអំពើពុករលួយនិងសេវាកម្មអសកម្ម អញ្ចឹងបើកណែយើងនិយាយអំពីក្របខ័ណ្ឌនៅ ក្នុង ក្រមប្រឹក្សាគុំសង្កាត់យើងប្រឆាំងទៅនឹងសេវាកម្មអសកម្មសេវាកម្មដ៏អាក្រក់នៃមេឃុំរបស់គណៈបកប្រជាជនគឺយើងត្រូវតែបោះឆ្នោតឲ្យគណៈបកណាដែលប្រជែងជាមួយគណៈបកប្រជាជនដើម្បីឲ្យគណៈបកនឹងមកបំរើយើងណាចុះបើនិយាយអំពីក្របខ័ណ្ឌនៃថ្នាក់ជាតិបើយើងប្រឆាំងទៅនឹងរបបផ្ដាច់ការប្រឆាំងទៅនឹងជនផ្ដាច់ការ គឺយើងត្រូវតែបោះឆ្នោតបើខ្ញុំនិយាយនេះខ្ញុំចង់មានន័យថាអញ្ចឹងយើងកុំប្រឆាំងទៅនឹងការបោះឆ្នោតចូលយើងប្រឆាំងទៅនឹងរបបផ្ដាច់ការហើយនឹងជនផ្ដាច់ការចូលយើងប្រឆាំងទៅនឹងសេវាកម្មដ៏អាក្រក់ណាអំពើពុករលួយនៅតាមឃុំសង្កាត់ឬក៏បើយើងនិយាយទៅការបំរើបាក់ដែលមិនបំរើរាជជិះជន់រាជអញ្ចឹងយើងសួរត្រឡប់ទៅវិញ ចុះធ្វើដូចម្ដេចដើម្បីប្រឆាំងជនបដិការហ្នឹងដែលយើងត្រូវសួរវិញប្រឆាំងជនបដិការតែយើងប្រឆាំងនឹងរុស្ស៊ីអ៊ុយក្រែនប្រឆាំងនឹងនៅភូមាអត់ទេកម្ពុជាប្រកាន់យកចំណុចហ្នឹងទេណាដូចជានៅភូមាគេប្រឆាំងជនបដិការគឺតាមរយៈការក្រោកឈរដើរចេញតាមផ្លូវណាគឺតាមរយៈការបកទឹកក្រមឧទាមដែលយើងអត់រើសរកផ្លូវហ្នឹងទេកម្ពុជាឆ្អែតឆ្អែតឆ្អន់ជាមួយចំណុចហ្នឹងហើយខ្ញុំជឿថាគ្រប់ទស្សនៈខ្មែរទាំងអស់គេអត់គ្រប់គ្រងទេចំណុចហ្នឹងណា គាត់តែរឿងពាក្យគណៈបព្វជិជនវាចេះតែចោតអានឹងគឺជារឿងធម្មតាទេដែលពួកផ្ដាច់ការសម្បីតែពូទីនដែលវាយទៅអ៊ុយក្រែនហ្នឹងក៏និយាយថាមនុស្សស្លាប់ជនពីខ្លួនចូលចិត្ត10លានអ្នកណានៅក្នុងប្រទេសអ៊ុយក្រែនហ្នឹងក៏គេថាការពារសន្តិភាពដើម្បីរំដោះប្រទេសអ៊ុយក្រែនដែរអញ្ចឹងវាអត់មានខុសអីរឿងចម្លែកជនផ្ដាច់ការដែលតែងតែចោតជនស្លូតត្រង់ថាជាអ្នកបដិវត្តថាជានេះប៉ុន្តែឯយើងយើងមើលចំណុចហ្នឹងសំខាន់អញ្ចឹងយើងត្រូវសួរវិញណា ដែលខ្ញុំនិយាយថាចូលគុំប្រឆាំងទៅនឹងការបោះឆ្នោតប្រឆាំងទៅនឹងរបបផ្ដាច់ការប្រឆាំងទៅនឹងជនផ្ដាច់ការបើនិយាយអំពីមូលដ្ឋានប្រឆាំងទៅនឹងនេះការមិនបំរើរាជសេវាកម្មដ៏អាក្រក់ពុករលួយអញ្ចឹងយើងត្រូវសួរវិញធ្វើដូចម្ដេចដើម្បីប្រឆាំងទៅនឹងអស់ហ្នឹងលើសួរឆ្លើយទាំងអស់គ្នាដើម្បីប្រឆាំងទៅនឹងទាំងអស់ហ្នឹងតើយើងទៅកាន់កំភ្លើងអត់ទេតើយើងទៅដើរតាមផ្លូវអត់ទេអត់ជោគជ័យអត់មានទៅកើតហើយវាមិនមានការគ្រប់គ្រងផង អញ្ចឹងដើម្បីប្រឆាំងទៅនឹងរបបផ្ដាច់ការនិង ជនផ្ដាច់ការដើម្បីប្រឆាំងទៅនឹងអសកម្មនៃសេវាកម្មដ៏អាក្រក់ របស់គណៈបកប្រជាជនគឺយើងត្រូវទៅបោះឆ្នោតបោះឆ្នោតហ្នឹងហើយដែលប្រឆាំងណាបោះឆ្នោតហ្នឹងហើយដែលប្រឆាំងជាមួយនឹងនេះភាពអសកម្មនិងអំពើអាក្រក់ប៉ុន្តែយើងត្រូវសួរទៅវិញណាថាចុះការបោះឆ្នោតហ្នឹងយ៉ាងម៉េចបើគណៈបកប្រជាជនគេអ្នកកាន់កាប់ ទូលីកគេដែលកាន់កាប់គោចូលបទាំងស្រុងហ្នឹងអានេះយើងត្រឡប់ទៅសំណួរចាស់បើចាំឲ្យគណៈបកប្រជាជនហ្នឹងមិនកាន់កាប់តើយ៉ាងណាប៉ុន្តែយើងត្រូវសួរវិញថាចេះបើសិនជាហ៊ុនសែនកាន់កាប់អាទាំងបោះទាំងអស់ហ្នឹងយើងត្រូវទៅដណ្ដើមពីដៃហ៊ុនសែនណាដណ្ដើមបានប្រមាណគឺយកប៉ុណ្ណឹងបើយើងកម្លាំងយើងខ្លាំងយើងដណ្ដើមបានច្រើនអាចដណ្ដើមបានច្រើនហើយកម្លាំងយើងនៅថ្ងៃក្រោយវាទប់វាអាចដណ្ដើមបានភាគរយទៀត អាកម្លាំងកើនណាដែលហ៊ុនសែនខ្លាចរំលាយគណៈបកសង្គ្រោះជាតិហ្នឹងណាពីព្រោះពេលដែលគណៈបកសង្គ្រោះជាតិដែលរៀបចំការបោះឆ្នោតបង្កើតនៃគណៈបកសង្គ្រោះជាតិមកក៏កោជោបស្ថិតនៅក្រោមដៃគណៈបកប្រជាជនដែរហើយយើងបាន50កៅអីក៏តំណែងអញ្ចឹងក្រោយពីយើងបាន55កៅអីដែលសល់អំពីការលួចហ្នឹងគឺយើងបង្កើតបានទៅកោជោបមួយល្អដែលហ៊ុនសែនមិនអាចលួចបានគឺគាត់ត្រូវរំលាយគណៈបកសង្គ្រោះជាតិចុះឥឡូវយើងត្រូវទៅកែចោកោជោប យើងត្រូវទៅពង្រឹងកោចបយើងត្រូវទៅនៃប្រឆាំងទៅនឹងរបបផ្ដាច់ការ យើងត្រូវតែប្រើប្រព័ន្ធដែលស្ថិតនៅក្នុងដៃរបស់ហ៊ុនសែនហ្នឹងណាទៅដណ្ដើមទៅដណ្ដើមហើយបើទៅដណ្ដើមគឺយើងត្រូវតែចូលប្រកួតហ្នឹងគ្មានរបស់ណាមួយដែលដណ្ដើមដោយគ្មានការប្រកួតទេខ្ញុំសួរថាតើរបស់ណាដែលដណ្ដើមដោយមិនមានការប្រកួត យើងថាអាហ្នឹងវាស្ថិតនៅក្នុងដៃគេយើងទៅដណ្ដើមពីដៃគេហ្នឹងហើយកម្លាំងប្រជាជនណា គឺខ្ញុំជឿថាផ្នែកកំណត់ពីមួយសម័យកាលទៅមួយសម័យកាលគឺវាមានការប្រែប្រួលហើយវាយើងកុំរំពឹងថាគណៈបកប្រជាជននឹងដូចលើកមុនដូចកាលពី20ឆ្នាំមុន30ឆ្នាំមុនដែលអាចទាញក្បាលប្រជាជនបានអត់ទេអត់ទៅរួចទេរូបភាពសម័យឥឡូវគឺផ្សេងខុសគ្នាប៉ុន្តែតែនេះខ្ញុំលើកលើកបន្តិចនិយាយអំពីការនិយាយអំពីចៅបន្តិចចុះចៅវាមានច្រើនប្រភេទណាវាមានចៅលួច វាមានចៅប្លន់វាមានចៅឆក់ណាអាធំធំគឺមាន3ហ្នឹងចៅលួចមានន័យថាវាយើងប្រហែសបើយើងប្រយ័ត្នគឺយើងអាចការពារវាបានច្រើនណាស់អញ្ចឹងពេលដែលប្រជាជនទៅបោះឆ្នោតទៅបោះឆ្នោតកន្លែងណាដែលមានគុំកាត់បោះហើយកុំមកផ្ទះអ្នកដែលមានឆន្ទៈបោះឆ្នោតឲ្យភ្លើងទៀននឹងបោះហើយនៅចាំមើលនឹងព្រោះបើវាលួចលួចតិចណាមែនទេ គឺកម្លាំងយើងវានៅអញ្ចឹងលើកលែងអ្វីដែលយើងខ្លាចទេគេមិនដែលខ្លាចទេចោលលួចគេខ្លាចតែចោលប្លន់បើចោលប្លន់ដូចជានៅឆ្នាំ2017អានឹងចោលប្លន់ហ៊ុនសែនគឺគាត់ទៅប្លន់យកកភ្លើងទៅភ្ជុំក្បាលទៅកំទឹកដុតផ្ទះគណៈបកប្រជាជននឹងចាប់ចងរាំងខ្ទប់វាយដំមនុស្សកំទឹកហ្មងអានឹងអត់មានគិតថារឿងអ្នកឯងឈ្នះឆ្នោតអ្នកឯងចាញ់ឆ្នោតទេព្រោះអានឹង ប្លន់យកតែម្ដងអញ្ចឹងដូចគ្នានៅក្នុងស្ថានភាពជាក់ស្ដែងយើងប្រើនៃធៀបទៅណាបើចោលប្លន់គឺយើងការពារបានពិបាកណាស់ពិបាកការពារណាបាទពិបាកមែនទែនបើយើងដៃទៅទេចោលមានកំភ្លើងផងហ្នឹងគឺបាត់បង់ប៉ុន្តែបើចោលលួចយើងការពារបានច្រើនណាពួកឥឡូវហ៊ុនសែនជាចោលលួចទេតើបើកកលតិស័កនេះហ៊ុនសែនមិនមែនចោលប្លន់ដូចកាលពីឆ្នាំ2017ទេគឺជាកលតិស័កនៃចោលលួចបើកលតិស័កនៃចោលលួចយើងប្រឹងការពារអ្វីដែលយើងធ្វើបានហ្នឹង អានឹងការពារបានច្រើនណាហើយប្រជាជនត្រូវគិតថាបើការពារបានច្រើនគឺការពារខ្លួនឯងតែអញ្ចឹងសរុបសេចក្តីមកគឺកន្លែងហ្នឹងកន្លែងហ្នឹងគឺថាអ្នកដែលប្រឆាំងទៅនឹងការបោះឆ្នោតនៅក្នុងកលតិស័កនេះដែលខ្ញុំហៅថាឈួតពីព្រោះតើអ្នកឯងប្រឆាំងនឹងការបោះឆ្នោតឬក៏ប្រឆាំងទៅនឹងជនបដិការឬក៏ប្រឆាំងទៅនឹងសេវាកម្មសង្គមដ៏អាក្រក់បើអ្នកឯងប្រឆាំងទៅនឹងជនបដិការវាត្រូវព្រោះបោះឆ្នោតគាត់តែជាប្រព័ន្ធនេះតើយើងទៅប្រឆាំងមួយវារឿងអីហើយដើម្បីប្រឆាំងជាមួយពួកបដិការដើម្បីប្រឆាំងជាមួយអាប្រព័ន្ធដ៏អាក្រក់ហ្នឹង តែយើងត្រូវធ្វើម៉េចយើងមិនទៅបោះឆ្នោតតែប៉ុន្តែការបោះឆ្នោតនោះស្ថិតនៅកណ្ដាលដៃហ៊ុនសែនជាងទៅដណ្ដើមពីហ៊ុនសែនបច្ចុប្បន្នវាដណ្ដើមយើងមើលស្ថានភាពពិភពលោកយើងវានិច្ឆ័យអ្វីមួយវាស្ថិតនៅលើកត្តា ខាងក្នុងនិងកត្តា ខាងក្រៅកត្តាស្ថានភាពពិភពលោកយើងនេះវាតម្រូវឲ្យយើងបោះឆ្នោតណាវាតម្រូវឲ្យយើងនឹងរៀបចំកម្លាំងកម្ដៅស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាឡើងវិញណាមិនត្រូវដេកស្ងៀមសំងំនាំឲ្យបាត់បង់ឬក៏ជ្រេះចាប់សម្លៀងលែងមុតទេបាទ លោកតារាមាន សំណួរប្រិយមិត្តគេសួរថាបើសិនជាគណៈបកភ្លើងទៀនទទួលបានការគ្រប់គ្រងដល់សន្តិសន្ធប់នៅ ពេលដែលបោះឆ្នោតឃុំសង្កាត់ខាងមុខនេះភ្លើងទៀនអាចនឹងត្រូវបានរំលាយដោយសង្គ្រោះជាតិឬក៏យ៉ាងណាបាទគាត់សួរវែងប៉ុន្តែខ្ញុំសង្ខេបទៅគឺក្នុងន័យប៉ុណ្ណេះអឺតាមការអឺគិតរបស់លោកសន្តិរាថាមិនដាច់ដាច់ គាត់សួរថាពេលដែលភ្លើងទៀនឈ្នះបានអាសនៈច្រើនតើភ្លើងទៀនត្រូវបានគេរំលាយដោយសង្គ្រោះជាតិទៀតឬក៏យ៉ាងណា បាទអត់ទេភ្លើងទៀននឹងមិនទៅបាន គេរំលាយទេហ្នឹងហើយពីព្រោះអអ្វីដែលហ៊ុនសែនរំលាយគេហៅថាក្បាច់ចុងក្រោយក្បាច់តលច្រកក្បាច់គេហៅថាស្លាប់ហើយនឹងរស់មកជំហានស្លាប់មកជំហានរស់ហើយបើកណាហ៊ុនសែននេះគាត់ឈ្នះដោយស្វ័យប្រវត្តិព្រោះឥឡូវនេះ បើយោងតាមមុនការបោះឆ្នោតខ្ញុំនិយាយរឿងពីរចោះនិយាយពីឈ្នះពីរប្រភេទមែនទេឈ្នះពីរប្រភេទចូលបងប្អូនកុំយកអារម្មណ៍យកចិត្តទុកដាក់ជាមួយនឹងឈ្នះមួយយ៉ាងឈ្នះមួយទៀតគឺបច្ចុប្បន្នហ៊ុនសែនឈ្នះបាត់ហើយហេតុអីយើងមើលចំនួនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលគណៈបកភ្លើងទៀនឈរឈ្មោះអត់គ្រប់គ្រប់100%ទេហើយបើយោងតាមអាស៊ីសេរី យោងតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលដកស្រង់ចេញពីកោជបហ្នឹងបេតិជនគណៈបកភ្លើងទៀនលុបឈ្មោះ150នាក់អានឹង150នាក់នៅ តំបន់ខ្លះទៀតជាតំបន់ដែលអត់លុបឈ្មោះទេប៉ុន្តែត្រូវបានគេគម្រាមកំហែងគេរៀបរៀងណាដើម្បីកុំឲ្យឈរនឹងវាច្រើនអញ្ចឹងមានន័យថាបច្ចុប្បន្ននេះមិនទាន់ទាំងបោះឆ្នោតផងហ៊ុនសែនឈ្នះបាត់ហើយហ៊ុនសែនឈ្នះបាត់ហើយអានឹងឈ្នះទី1 នៅពេលអ្វីដែលយើងត្រូវសួរថាហេតុអីបានហ៊ុនសែនរំលាយគណៈបកមួយមូលហេតុដែលហ៊ុនសែនរំលាយគណៈបកមួយហ៊ុនសែនមិនមែនយកប្រទេសជាតិទៅលេងសើចទេមិនមែនដោយសារគំនុំផ្ទាល់ខ្លួន100%ទេវាមានអាគំនុំផ្ទាល់ខ្លួនខឹងសំរងស៊ីហ្នឹងវាត្រូវតែមានភាគរយនៅក្នុងហ៊ុនសែនគុំគួនដែរណានេះខឹងចាញ់ប្រជាប្រិយភាពសំរងស៊ីខឹងចាញ់ឆ្លាតសំរងស៊ីខឹងចាញ់ប្រាជ្ញាសំរងស៊ីខឹងចាញ់ប្រជាជនគ្រប់គ្រងនិងប្រជាប្រិយភាពហ៊ុនសែនក៏គាត់ខឹងដែរ គាត់គិតថាគាត់នឹងខំនៅអភិវឌ្ឍខំអីតស៊ូខំអីម្លឹងហើយអាមិនគឺប្រជាជននឹងបែរជាភ្លុកទឹកភ្លុកដីទៅគ្រប់គ្រងសមរង្ស៊ីគាត់ចំណែនអាចំណែនអាការខឹងនឹងគឺឲ្យហ៊ុនសែននឹងគាត់ស្អប់អាស្អីបន្តិចគឺរឿងស្អីបន្តិចក៏ទាញទៅប៉ះសំរងស៊ីដល់យូរយូរទៅគឺកើតឲ្យជំងឺខ្លាចសំរងស៊ីនឹងលឺឈ្មោះសំរងស៊ីដេកទៅសពបែកនេះក្នុងកញ្ចក់វិញទៅអញ្ចឹងបើយើងសម្លឹងមកដល់ចំណុចហ្នឹងគឺយើងត្រូវវិនិច្ឆ័យ ទៅវិនិច្ឆ័យអំពីតុល្យភាពអំណាចវិញណាទៅវិនិច្ឆ័យអំពីតុល្យភាពអំណាចតែយើងត្រូវថាតើការដែលនាំឲ្យមានការបោះឆ្នោតហ្នឹងអំណាចតុល្យភាពហ្នឹងតើវាជួយទៅដល់ពួកជនប្រជាការអាបើយើងនិយាយតើវាជួយទៅដល់ពួកជនប្រជាការឬក៏ជួយយកអំណាចពីជនប្រជាការហើយបើយើងនិយាយមកដល់ចំណុចនេះគឺវាច្បាស់ណាស់ណាគឺជួយយកអំណាចពីជនប្រជាការ ទោះជាយើងបានប្រមាណកៅអីក៏ដោយមែនទេក៏គណៈបកប្រជាជនត្រូវតែបាត់បង់ដែរលោកតារានៅ ក្នុងចំណោមនៃអ្នកដែលរិះគន់អ្នកដែលនិយាយថាគណៈបកភ្លើងទៀនចូលទៅបោះឆ្នោតគឺជាការកំដរក៏មាន ក្រុមអ្នកនយោបាយខ្លះ បាននឹងកំពុងធ្វើយុទ្ធនាការដោយប្រាប់ទៅសកម្មជនអតីតសកម្មជនប្រជាពលរដ្ឋឲ្យរងចាំអឺតើការរងចាំនឹងវាបានផលមកវិញនៅការ ផ្លាស់ប្ដូរឬក៏ការរងចាំនឹងជាការផ្ដាល់ឲ្យគណៈបកប្រជាជនជិះសេះលែងដៃក្នុងការ ដឹកនាំអំណាចថ្នាក់មូលដ្ឋាន តទៅមុខទៀតអឺ យើងនិយាយទៅកាលពីដើមមិនពីដើមទេច្បាប់គណៈបព្វជិជនគេមាន អ្នកដែលរៀបរៀងការបោះឆ្នោតគឺមានទោសប៉ុន្តែឥឡូវនេះយើងឃើញបរិវារហ៊ុនសែននឹងលួចខ្សឹបខ្សៀវដើរតាមមូលដ្ឋាននឹងទៅរៀបរៀងប្រជាជនកុំឲ្យបោះឆ្នោតឲ្យភ្លើងទៀនប៉ុន្តែគេអត់ហ៊ាននិយាយចំទេអត់ហ៊ាននិយាយនៅក្នុងប្រព័ន្ធប្រព័ន្ធផ្សព្វផ្សាយនៅក្នុង Facebook ក៏មានដែរគឺរៀបរៀងតែម្ដងប៉ុន្តែអត់មានទោសដោយសារអី ដោយសារនេះវាបរើហ៊ុនសែននៅក្នុងប្រទេសកម្ពុជាវាមានតែច្បាប់ម៉ែវាហ្នឹងគឺវាអត់មានច្បាប់ណាដែលបំរើឲ្យប្រជាជនទេណាគឺវាមានតែច្បាប់បំរើឲ្យហ៊ុនសែនអញ្ចឹងឥឡូវយើងត្រឡប់មកមើលវិញណាត្រឡប់មកមើលស្ថានភាពទូទៅនៅក្នុងប្រទេសកម្ពុជាវិញតើការដែលទៅរៀបរៀងហ្នឹងវាជួយឲ្យហ៊ុនសែនឬក៏វាជួយឲ្យណា លទ្ធិប្រជាធិបតេយ្យនឹងវារើឡើងវិញច្បាស់ណាស់បើសិនជាការរៀបរៀងការបោះឆ្នោតនឹងគឺវាជួយទៅហ៊ុនសែន100%ហើយហេតុអីពីព្រោះការរៀបរៀងវាមានពីរជាន់បាទការរៀបរៀងជាន់ទី1គឺយើងឃើញហើយនៃគ្រប់ប្រព័ន្ធផ្សព្វផ្សាយសកម្មភាពក្តៅកកុករបស់គណៈបកប្រជាជនគឺរៀបរៀងឯកភាពមានការកម្រាបកំហែងទិញដូរសម្លុតលុកនិងលុកចេញពីបញ្ជីឈ្មោះកោចបអានឹងរៀបរៀងទី1 ដល់តែជឿនបានសម្រេចផលនឹងឈានទៅរកការបោះឆ្នោតរារាំងទី2គឺរារាំងដោយណេះការទៅខ្សឹបខ្សៀវកុំឲ្យប្រជាជននឹងមានទៅបោះឆ្នោតដោយគិតថាវាជាការលំអវាជាការផ្ដាល់ភាពស្របច្បាប់ឲ្យគណៈបកប្រជាជននៅក្នុងពាក្យស្របច្បាប់នេះមានគេសួរច្រើនណាស់មានជាពិសេសបងប្អូនយើងមួយចំនួនក៏ចាញ់បោកនៃការគេហៅថាកំណត់របស់គណៈបកប្រជាជនដែរ យើងសួរបើកណ្ដាគេនិយាយថាអាការបោះឆ្នោតរបស់គណៈបកភ្លើងទៀនហ្នឹងវាផ្ដល់ភាពស្របច្បាប់ឲ្យទៅហ៊ុនសែនណាអញ្ចឹងយើងត្រូវប្រឆាំងទៅជាមួយនឹងការបោះឆ្នោតឥឡូវយើងសួរចេះវិញចុះបើយើងមិនទៅបោះឆ្នោតហ្នឹងតើយើងទៅធ្វើឲ្យខូចច្បាប់ហ៊ុនសែនអីអាហ្នឹងបើបើបើសិនជាអ្នកឯងថាអាតើការការដែលប្រជាជនទៅបោះឆ្នោតវាជួយឲ្យរបបហ៊ុនសែនហ្នឹងវាស្របច្បាប់ត្រឹមត្រូវ ប៉ុន្តែយើងត្រូវសួរទៅវិញថាចុះបើយើងមិនទៅបោះតើរបស់ហ៊ុនសែននឹងមិនស្របច្បាប់មិនត្រឹមត្រូវរឿងអីមួយសំណួរហ្នឹងវាមិនមែនជាសំណួររវើរវាយស្មើសម័យយើងមានរឿងហើយកាលពីឆ្នាំ2018ឆ្នាំ2018ហ៊ុនសែនរំលាយសង្គ្រោះជាតិចាប់កម្មសិក្ខារាំងខ្ទប់សំរងស៊ីចាប់សកម្មជនរាប់រយអ្នកដាក់គុកប្លន់យកកៅអីគណៈបកសង្គ្រោះជាតិទាំងស្រុងទាំងកៅអីតំណាងរាជ55ទាំងកៅអីក្រមរក្សាគុំស្កាត់5000ជាង ប្លន់ទាំងស្រុងស្ថានភាពរកជាតិក្តៅគុកគុកដាក់សម្ពាធចូលភ្នែកទៅលើរបបហ៊ុនសែនស្ថានភាពភូមិមិនទាន់កើតផងស្ថានភាពនៅអ៊ុយក្រែនមិនទាន់កើតផងពេលដែលហ៊ុនសែនកំពុងតែរើកភ្នំពេលនោះហ៊ុនសែនបោះឆ្នោតក្រោមសម្ពាធតែរហូតមកទល់ឥឡូវនេះតើមានអ្នកណាទៅដាក់ទណ្ឌកម្មហ៊ុនសែនដូចនៅអ៊ុយដូចនៅរុស្ស៊ីតែរហូតមកទល់បច្ចុប្បន្ននេះណាហ៊ុនសែននឹងទៅទៅជាខុសច្បាប់រឿងអីហើយ អញ្ចឹងយើងមិនអាចធ្វើរឿងដដែលដដែលបានទេយើងត្រូវតែឆ្លាតយើងត្រូវតែមើលកលតិស័កតែយើងនៅតែដេកយំដោយឥតប្រយោជន៍ចឹងទេដេកយំឥតប្រយោជន៍ទេអញ្ចឹងនៅពេលណាដែលអ្នកណា និយាយថាការដែលទៅបោះឆ្នោតគឺបំពេញភាពស្របច្បាប់របស់ហ៊ុនសែនអ្នកនោះនិយាយរវើរាយទេពីព្រោះបើអ្នកឯងមិនអាចឆ្លើយពី សំណួរបានថាចុះបើមិនទៅបោះឆ្នោតតើធ្វើឲ្យហ៊ុនសែននឹងខុសច្បាប់អី តែរបបហ៊ុនសែនទី1កាលទី2កាលពីហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិថ្មីថ្មីដែលមានសម្ពាធដូចភ្នំហ៊ុនសែននៅបោះឆ្នោតម្នាក់ឯងយកកៅអី100%រហូតហ៊ុនសែនកាន់អំណាចរហូតមកទល់បច្ចុប្បន្នហ្នឹងតើវារឿងអីចុះបើយើងនៅបន្តធ្វើចឹងទៀតតើហ៊ុនសែននឹងដុនដាបអត់ទេណាហ៊ុនសែននឹងលើក ដំកើងបង្កើតគណៈបកផ្សេងទៀតពីព្រោះកោជបគេអាចកែតួលេខបើយើងអត់ទៅចូលរួមទេណា កុំច្រឡំណាបើគណៈបកនៃភ្លើងទៀនអត់ទៅបោះឆ្នោតទេក៏អីវាត្រូវតែបានទៅគណៈបកប្រជាជន100%ហើយបើគណៈបកប្រជាជនមិនចង់ឲ្យអីនឹងបានទៅគណៈបកប្រជាជន100%គណៈបកប្រជាជនគេទៅចែកគេទៅសារ៉េអាហ្នឹងគេទៅកាត់កងឲ្យទៅគណៈបកអាយ៉ងរបស់គេមួយចំនួនអ្វីវាល្អមើលដែរហ៊ុនសែនមិនដែលទាល់ច្រកទេអញ្ចឹងយើងក៏មិនត្រូវទាល់ច្រកដែរបាទនេះបើដូច្នេះ ទស្សនៈដែលលើកឡើងអំពីភាពស្របច្បាប់និងភាពមិនស្របច្បាប់គឺជាទស្សនៈរួយរវាយគឺជាទស្សនៈដែលជាបរិបាររបស់គណៈបព្វជិនគឺជាទស្សនៈមួយនៃការរៀបរៀងនៅក្នុងការបោះឆ្នោតតែប៉ុណ្ណោះជឹងសំណួរចុងក្រោយហ្នឹងថ្ងៃនេះថ្ងៃនេះខ្ញុំគិតថាប្រហែលជាបងប្អូនតាមដានទស្សនាច្រើនហើយខ្ញុំចង់សួរទៅវិញណាថាបើសិនជាមានគេថាយើងទៅចូលរួមបោះឆ្នោតដោយផ្ដាល់ភាពស្របច្បាប់ហ៊ុនសែនហើយចុះបើមិនទៅចូលរួមបោះឆ្នោតហ្នឹងហ៊ុនសែនរំលាយការបោះឆ្នោតឈប់បោះឆ្នោតតែអត់ ហើយបើយើងមិនតែចូលរួមបោះឆ្នោតហ្នឹងតើហ៊ុនសែនខុសច្បាប់រឿងអីហើយចុះកាលឆ្នាំ2018ដែលមានសម្ពាធអន្តរជាតិដូចភ្នំសកាត់ហ៊ុនសែនហ៊ុនសែនបោះឆ្នោតណាមិនទាំងអីផងចុះតម្រាំឥឡូវសម្ពាធអន្តរជាតិអត់អីផងតែដើរពេញប្រទេសនេះណានេះតើយើងទៅដាក់សម្ពាធហ៊ុនសែនតាមរយៈមិនទៅបោះឆ្នោតតើហ៊ុនសែននឹងមិនបង្កើតគណៈបកអាយ៉មមួយនឹងកាត់ក្អីឲ្យច្បាស់ហើយប៉ុន្តែបើមានយើងអត់ចាំទៅហ៊ានកាត់ទេតើខ្លួនឯងពងក្រភ្លើងទៀនដដើមយកផងកាត់អាយ៉មងាប់បាត់តា អញ្ចឹងបច្ចុប្បន្ននេះណាមិនមែនកំដរទេគឺទៅដណ្ដើមហើយដណ្ដើមបើថាយើងបានតែមួយក៏ហ៊ុនសែនបាត់ដែរបាត់មិនមែនជាការកំដរទេគឺជាការដណ្ដើមហើយឈ្នះខ្ញុំនិយាយបាញ់នេះខ្ញុំភ្លេចរឿងឈ្នះទី2ដោយសារតែសំណួរយើងវាផ្ដោតការយកចិត្តទុកដាក់សំខាន់ឈ្នះទី1ខ្ញុំនិយាយតែហ៊ុនសែនឈ្នះស្រាប់អានេះយើងបាត់និយាយទេមែនទេឈ្នះទី2យើងចង់និយាយថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ហ្នឹងគឺឈ្នះទាំងពីរខ្ញុំជឿថាទាំងគណៈបកភ្លើងទៀននិងគណៈបកប្រជាជនឈ្នះទាំងពីរ គឺឈ្នះដោយឃុំសង្កាត់គ្រាន់តែដឹងថាឃុំណាដែលគណៈបកប្រជាជនឈ្នះអានឹងជឿថាគណៈបកប្រជាជនឈ្នះឃុំណាដែលគណៈបកព្រឹងទានឈ្នះអានឹងជឿថាគណៈបកព្រឹងទានឈ្នះគ្រាន់តែថាចំនួនឃុំអ្នកណាបានច្រើនជាងអានឹងគណៈបកប្រជាជនបានច្រើនជាងដោយស្វ័យប្រវត្តិព្រោះគាត់គាត់កាត់ចោលមនុស្សអស់ច្រើនហើយគាត់រៀបរៀងមិនឲ្យមានការតែចូលឈ្មោះអានឹងយើងដឹងប៉ុន្តែនិយាយបែបមកឈ្នះគឺច្បាស់ណាស់អ្នកណាដែលថាព្រឹងទានចាញ់គឺខុសបើថាភ្លើងទៀនឈ្នះគាត់ឈ្នះដាច់ឬក៏ថាគណៈបកទាំងពីរហ្នឹងនឹងឈ្នះត្រូវប៉ុន្តែបើយើងបោះឆ្នោត នៃសម្រាប់នៅពេលនៃបេតិជនតំណាងនេះបោះឆ្នោតជ្រើសតាំងរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីអានឹងបានយើងអាចនិយាយរឿងចាញ់ឈ្នះដឹកនាំប្រទេសបានប៉ុន្តែឥឡូវនេះនៅក្នុងក្របខ័ណ្ឌការបោះឆ្នោតឃុំសង្កាត់គឺយើងឈ្នះទាំងពីរឈ្នះទាំងអស់គ្នាបាទអរគុណច្រើនលោកតារាមាន សំណួរពីប្រិយមិត្តដែលកំពុងតាមដានការផ្សាយបន្តបន្តឡើងគាត់សួរថាបើសិនជាគណៈបកភ្លើងទីនឈ្នះ តើគណៈបកភ្លើងទៀនមេឃុំចៅសង្កាត់របស់គណៈបកភ្លើងទៀនហ្នឹងណាអាចការពារផលប្រយោជន៍ប្រជាពលរដ្ឋឬក៏សម្បត្តិរួមដូចជាស្ទឹងបឹងបួដីស្រែអឺដីរដ្ឋនៅ ក្នុងតំបន់នៅក្នុងឃុំដែលខ្លួនគ្រប់គ្រងនឹងបានទេពីព្រោះឥឡូវហ្នឹងគេគាត់ថាទ្រព្យសម្បត្តិរួមនឹងត្រូវបានគេនាំគ្នាកាត់ឆ្កៀលអីចែកគ្នាចែកអ្នកនេះអ្នកនោះអញ្ចឹងណាឥឡូវគាត់សួរថាបើមេឃុំចៅសង្កាត់ភ្លើងទៀនឈ្នះហ្នឹងអាច ការពារបានដែរឬទេសម្រាប់លោកតារាលោកតារាយល់ថាអាចការពារបានដែរទេឬយ៉ាងណាកុំបើកុំនិយាយថាបើសិនជាខ្ញុំ ខ្លាយទៅជាអ្នកមានទៅត្រូវចោលប្លន់ណាយើងបើបានប៉ុន្តែយើងត្រូវតែកាត់ឆ្កាយើងបើបានប៉ុន្តែយើងត្រូវតែធ្វើឧទាហរណ៍យើងថាបើភ្លើងទៀនឈ្នះមិនអាចធ្វើអញ្ចេះបាន ទោះជាយើងបើក៏ដោយយើងត្រូវធ្វើដែរព្រោះអាបើហ្នឹងវាអត់ត្រូវណាហើយបើសិនជាយើងយកអាបើហ្នឹងមកដាក់ពីមុខដើម្បីទៅជាការសម្រេចចិត្តមនុស្សយើងមុននឹងធ្វើអីយកតាបើមកគឺមានតែដេកនៅផ្ទះណាមិនបាច់រកស៊ីអីទាំងអស់បើនិយាយថាអញ្ចឹងមានភាសាបារាំងមួយខ្ញុំធ្លាប់ធ្លាប់និយាយហើយគេថាពាក្យថាបើអាចទេច្រកប៉ារីទីក្រុងប៉ារីហ្នឹងដាក់ចូលទៅក្នុងដបបាន ជាភាសាបារាំងគេថាវិចលើម៉ូស៊ីអង្គើមេត្រប៉ារីដងស៊ុនប៊ូតៃអាហ្នឹងវាថាបើវាអាចខ្ចប់ទីក្រុងប៉ារីមួយទាំងមូលដាក់ចូល ទៅក្នុងដបបានមួយណាអញ្ចឹងបើក៏បើទៅចោះប៉ុន្តែកុំយកអាបើនឹងជាការសម្រេចចិត្តជាឧបសគ្គដែលនាំឲ្យយើងឈប់ដែលនាំឲ្យយើងឈប់ទី1ទី2ច្បាស់ណាស់គណៈបតណាក៏ដោយគណៈបតភ្លើងទៀនឈ្នះក្រុមប្រឹក្សាឃុំ សង្កាត់នឹងគឺនឹងកាត់បន្ថយយើងប្រើពាក្យអាចធ្វើបានណាมันបាន100%ប៉ុន្តែនឹងកាត់បន្ថយណាឥឡូវយើងសួរវិញឧទាហរណ៍ថាយើងកើតជំងឺមហារីកជំងឺមហារីកជំងឺមហារីកនឹងពេទ្យថាអត់ជាទេប៉ុន្តែនៅពេលណាដែលយើងលេបថ្នាំនេះទៀងទាត់ទេ ឲ្យជាប់លាប់ក្នុងរយៈពេល3សប្តាហ៍ឬក្នុងរយៈពេល3ខែនេះវានឹងកាត់បន្ថយជំងឺនឹងរហូតដល់70%នៅសល់30%ហ្នឹងយើងប្រើថ្នាំហ្នឹងរហូតទៅវាវាធ្វើឲ្យយើងហ្នឹងវាវាមិនធូរស្បើយតើអ្នកឯងសម្រាប់ចិត្តយ៉ាងម៉េចសម្រាប់ចិត្តយ៉ាងម៉េចបើសិនជាគ្រូពេទ្យប្រាប់ថាអ្នកឯងប្រើថ្នាំទៅជំងឺមហារីករបស់អ្នកឯងដែលរ៉ាំរ៉ៃហ្នឹងណាអាចកាត់បន្ថយបាន70%តែវាអត់ជាទេដាច់ខាតគឺយើងត្រូវតែប្រើវាហើយ ដូចគ្នាយើងមើលឃើញឲ្យវាដូចជាអិស័យថាអូគណៈបកភ្លើងទៀនហ្នឹងទៅកាន់កាប់អំណាចទៅឈ្នះក្រុមប្រឹក្សាគុំសង្កាត់នៅតំបន់ហ្នឹងវាទៅប្រឡាប់ចាក់ទៅកែប្រែទាំងស្រុងវាអត់ទៅមកខ្ញុំនិយាយថាវាអញ្ចឹងខ្ញុំវាកុហកគេដែរហ្នឹងណាប៉ុន្តែវាកាត់បន្ថយនឹងជំងឺមហារីកដែលយើងប្រៀបធៀបទៅដែលគណៈបកប្រជាជនកាន់អំណាចហ្នឹងប្រជាជនក្រំចិត្តណាប្រៀបបីដូចជាបងប្អូនកើតជំងឺមហារីកសេវាកម្មណាកើតជំងឺមហារីកក្រំចិត្តណា ពេលណាដែលបងប្អូន ទៅជ្រើសរើសយកបាក់ភ្លើងទៀនឬក៏បណ្ណគណៈបកណាដែលវាមានតុល្យភាពអំណាចទៅស្បើយទៅទាញខ្លះវាដូចជាកាត់បន្ថយឲ្យជំងឺមហារីកនឹងចឹងទៀតទៅតែមានការប្រែប្រួលហើយមែនទេបើថាអត់ប្រែប្រួលក៏វាខុសប៉ុន្តែបើថាការប្រែប្រួលទាំងស្រុងក៏វាខុសប៉ុន្តែបើថាការប្រែប្រួលខ្លះវាត្រូវអាហ្នឹងវា logic វាសច្ចធម៌វាវាជាការពិតប៉ុន្តែយើងត្រូវសួរថាតើយើងត្រូវឲ្យជំងឺមហារីកនឹងទាំងស្រុង យើងត្រូវផ្ដល់អំណាចឲ្យគណៈបកប្រជាជនជិះជាន់ទាំងស្រុងឬក៏បន្ថយការជិះជាន់របស់គណៈបកប្រជាជនដែលយើងបន្ថយការជិះជាន់របស់គណៈបកប្រជាជនយើងបន្ថយអង្គើពុករលួយឧទាហរណ៍មុនគេធ្វើឯកសារกระดาษស្នាមយើងត្រូវតែបង់លុយណាឯកសារមិនត្រូវបង់លុយក៏ត្រូវតែបង់អត់ត្រូវបង់លុយយើងបង់ត្រូវហើយប៉ុន្តែបង់នឹងបង់លឺណាប៉ុន្តែយើងត្រូវសួរថាចេះមែនទេតែយើងស្អប់អាទង្វើអស់ហ្នឹងទេស្អប់ហើយបើស្អប់បើមានតែនៅក្នុងនឹងគណៈបកពីណាគោ វាអំពើពុករលួយអំពើកេងប្រវ័ញ្ចអំពើជាជនហ្នឹងវាត្រូវកាត់បន្ថយវាកន្លែងខ្លះទៅស្រុងហ្មងហេតុបើថាចឹងពួកគណៈបព្វជិជនគេមានមនសិការដែរជួនកាលគេចង់ប្រកួតប្រជែងដែរគេចង់ប្រកួតប្រជែងសេវាកម្មជាមួយគណៈបកសង្គ្រោះជាតិជាមួយនឹងគណៈបកភ្លើងទៀនដែរ គណៈបកពេលហ្នឹងដែលមានការប្រកួតប្រជែងគណៈបកប្រជាជនគេចាប់ផ្ដើមបង្កើនសេវាកម្មយកចិត្តប្រជាជនយកចិត្តម្ចាស់អំណាចយកចិត្តម្ចាស់ឆ្នោតដែរចឹងវត្តមានរបស់យើងមានពេលខ្លះយើងបានធ្វើអីទេគឺយើងជួយគណៈបកប្រជាជនកែប្រែខ្លួនទៅបានអាហ្នឹងក៏ជាចំណេញដែរអញ្ចឹងហើយបានតែខ្ញុំថាយើងបោះឆ្នោតឲ្យបកភ្លើងទៀនល្អហើយតែប្រជាជនកម្ពុជាហ្នឹងបោះឆ្នោតបកភ្លើងទៀនណាមិនត្រឹមតែយក ក្រមប្រឹក្សាគុំសង្កាត់បាក់លឿងទានឹងទៅបំរើយើងឯងថែមទាំងធ្វើឲ្យមានការកែប្រែអបចរិតនៃបកកណ្ដាលអំណាចហើយបើបើមិនកែចាញ់អរគុណលោកសន្តរាឥឡូវការផ្សាយរបស់យើង បានរយៈពេល53នាទី គឺយើងនៅពេល7នាទីទៀតដើម្បីបញ្ចប់នៅការផ្សាយសំណួរចុងក្រោយប្រជាពលរដ្ឋគួរ ទៅចូលរួមបោះឆ្នោតឬក៏ដេកបន់ព្រះសព្វទេវតា ដើម្បីដូររបបដឹកនាំបច្ចុប្បន្នសូមចម្លើយខ្ញុំច្បាស់ហើយ បាទនៅក្នុងការអត្ថាធិប្បាយឆ្លើយទៅនឹងសំណួរលោកឆាំចានីនិង សំណួរប្រិយមិត្តកន្លងមកនឹងគឺច្បាស់ហើយយើងទៅបោះឆ្នោតដើម្បីខ្លួនយើងយើងទៅបោះឆ្នោតដើម្បីដណ្ដើមអំណាចពីហ៊ុនសែនយើងទៅបោះឆ្នោតដើម្បីកម្ដៅស្ថានភាពនយោបាយច្បាស់ណាស់យើងនឹងបានកៅអី បើកៅអីវាអត់មានកើតពីទេវតាអត់មានកើតពីក្រោមដីទេបើកណាយើងបានកៅអីហ៊ុនសែនត្រូវតែបាត់បើហ៊ុនសែនបាត់មិនមែនកំដរទេគឺបាត់បង់ណាបាត់បង់មិនមែនកំដរទេគណៈបកកំដរដូចខ្ញុំថាអញ្ចឹងមានតែ3តែប៉ុណ្ណោះទី1បកអាយ៉ងដែលបង្កើតផ្ទាល់ដោយហ៊ុនសែនទី2គណៈបកដែលដឹងតែខ្លួនឯងអត់បានអីសោះទៅអើតលើមគេដែរបើនេះទៅកំដរអែបអែបគេទៅឲ្យឃើញភ្លើងពណ៌ហើយចំណែកទី3គណៈបកអាជីវកម្ម ណាបាត់ការគ្រប់គ្រងជុំវិញពិភពលោកក៏ហើយគឺអត់ដឹងរកស៊ីអីទេមានតែបង្កើតគណៈបកដើម្បីចិញ្ចឹមជីវិតប៉ុន្តែគណៈបកភ្លើងទៀនអត់ទេណាគឺហ៊ុនសែនកំពុងតែដេកអេសពោះហើយហើយដាច់ខាតហ៊ុនសែនត្រៀមចាញ់បច្ចុប្បន្នយើងត្រៀមឈ្នះទោះជាប្រមាណក៏យើងឈ្នះដែរហ៊ុនសែនត្រៀមចាញ់បើហ៊ុនសែនមិនត្រៀមចាញ់ក៏ត្រូវតែចាញ់ពីព្រោះហ៊ុនសែនដាច់ខាតត្រូវតែបាត់កៅអីនៅក្នុងគណៈបកប្រជាជនអញ្ចឹង បងប្អូនច្បាស់ហើយបោះឆ្នោតឲ្យខ្លួនយើងបោះឆ្នោតដើម្បីកម្ដៅស្ថានភាពនយោបាយបោះឆ្នោតដើម្បីភាពកក់ក្ដៅហើយយើងមើលទៅលើស្ថានភាពពិភពលោកខ្ញុំឲ្យបងប្អូនមើលទៅក្នុងប្រទេសភូមាបើខ្ញុំឲ្យបងប្អូនទៅមើលប្រទេសវេនេស៊ុយអាឡាខ្ញុំឲ្យបងប្អូនទៅមើលក្នុងប្រទេសអ៊ុយក្រែននិងរុស្ស៊ីខ្ញុំឲ្យបងប្អូនមើលក្នុងប្រទេសថៃនេះដែលដែលមានយុវជនកន្លងមកហ្នឹងអញ្ចឹងមកស្ជូបាយមកស្ជូបាយពេលនេះស្ថានភាពវាអាចប្រែប្រួលនៅថ្ងៃមុខយើងអត់ដឹង បើស្ថានភាពនោះអំណោយផលដល់ពិភពលោកប្រជាធិបតេយ្យអានឹងគឺយើងនឹងរត់ផុតអំពីរបបរាយការប៉ុន្តែស្ថានភាពយើងគ្មានអ្នកណាម្នាក់មើលដឹងទេដូច្នេះបើគ្មានអ្នកណាអាចទាយស្មានអំពីស្ថានភាពដឹងក៏យើងអាចព្យាករស្ថានភាពដឹងព្រោះការព្យាករនាំឲ្យយើងធ្វើផែនការយុទ្ធសាស្ត្រពីពេលនេះត្រឹមត្រូវហើយផែនការយុទ្ធសាស្ត្រពីពេលនេះត្រឹមត្រូវពិភពលោកគឺដើរទៅរកកម្លាំងលទ្ធិប្រជាធិបតេយ្យបើទោះជាបច្ចុប្បន្នហ្នឹងណាយើងគិតថាអើ ត្រូវដេកផ្ទះហើយត្រូវបន់ព្រះហើយមិនត្រូវធ្វើការទាំងអស់ប៉ុន្តែសួរថាយើងបានស្អីតើ20ឆ្នាំទៀត10ឆ្នាំទៀតនឹងមានការប្រែប្រួលទេរាល់ការប្រែប្រួលទាំងអស់វាផ្ដើមចេញពីមួយដោយសភាស្ថិតខ្លះថាមួយលានបើខ្វះមួយគឺអត់បានទេអញ្ចឹងឥឡូវនេះយើងធ្វើពីមួយហើយខ្ញុំជឿថាមិនមែនមួយទេណែគឺច្រើនណាស់យើងចាប់ផ្ដើមភ្លាមគឺសិលមកដូចវេទមុនទៅមកណែគណៈបកភ្លើងទៀនដែលចាប់ផ្ដើមកើតនេះរៀបចំការបោះឆ្នោតមិនមែនកើតចេញពីមួយទេ រៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ភ្លាមនឹងមាននេះទទួលបានអាសនៈច្រើនអញ្ចឹងគេហៅអានឹងបើថាបើយើងនិយាយទៅកូនភ្លុះកូនផ្កាយកូនមន់តែម្ដងនេះជាកញ្ញុំតែម្ដងលើសពីអ្វីៗទាំងអស់ដែលប្រជាជនកម្ពុជានឹងមានភាពកក់ក្ដៅឡើងវិញពីព្រោះយើងឃើញថាមានអង្គការចាត់តាំងពីនឹងធ្វើការប្រកួតប្រជែងបំរើប្រទេសជាតិនិងបំរើរាជបាទសូមអរគុណ បាទអរគុណណាស់លោកសន្តរាដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលមកបកស្រាយទៅលើប្រធានបទនៅក្នុងវេទិកាសង្គ្រោះជាតិនៅក្នុងថ្ងៃនេះបាទហើយអរគុណផងដែរដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គបងប្អូនជួបរួមជាតិដែលតែងតែចូលតាមដានទស្សនាផ្ដល់មតិយោបល់ក៏ដូចជាសំណួរមកដល់វេទិកាយើង បាទមុននឹងបញ្ចប់ នៃកម្មវិធីនេះលោកសុនរាតើមានអីជា ការផ្ដែផ្ដាំទៅប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសបាទសូមអញ្ជើញបាទអត់មានអីទេគ្រាន់តែថាខ្ញុំសូមប្រាប់ប្រិយមិត្តជាពិសេសពលរដ្ឋខ្មែរថា សង្ឃឹមជានិច្ចបាទគឺបាត់បង់ក្តីសង្ឃឹមស្មើនឹងស្លាប់ទាំងរស់មាន ក្តីសង្ឃឹមសេចក្តី សង្ឃឹមគឺ អាចកោះភ្នំមួយបាន ថ្ងៃណាមួយនៅសកម្មភាពរបស់យើងធ្វើនៅថ្ងៃនេះនឹងមានលទ្ធផលជាក់ជាមិនខានបើទោះបីជាមិនទាន់ឃើញលទ្ធផលធំដុំប៉ុន្តែវាសន្សំហើយដូចជាសត្វកណ្ដៀអញ្ចឹងឯងពីព្រោះមានទស្សនៈមួយ គេនិយាយថា យើងដាំដើមស្វាយថ្ងៃនេះ មិនមែនហូបផ្លែនៅថ្ងៃនេះទេ គឺយើង ហូបផ្លែនៅថ្ងៃអនាគតដូចគ្នាចំណុចដែលយើងធ្វើនៅថ្ងៃនេះ គឺជាគុណសម្បត្តិធំណាស់គឺជាការដាំដើមប្រជាធិបតេយ្យមួយ ហើយយើងនឹងហូបផ្លែផ្លែនោះនឹងទទួល បាន ផលសម្រាប់កូនចៅនិងអនាគតប្រទេសកម្ពុជាយើងបាទអរគុណច្រើនលោកសុនរាដោយសារពេលវេលាយើងមានកំណត់ខ្ញុំសូមថ្លែងអំណរគុណដល់លោកសុនរាហើយសង្ឃឹមថាយើងនឹងអាចជួបគ្នានៅក្នុងវេទិកាក្រោយៗទៀតហើយក៏សូមអរគុណបាទសូមជម្រាបលាបាទ បាទសូមជូនពរលោកសុនរាក៏ដូចជាព្រះធរានុធរៈគ្រប់ព្រះអង្គបងប្អូនចូលរួមជាតិដែលបានចូលរួមទស្សនានៅកម្មវិធី យើងនៅពេលនេះសូមឲ្យសំប្រកបជួបប្រទេសនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លេតឡើយបាទសូមអរគុណសូមជម្រាបលា